អូខេបាទសួស្តីអ្នកនរគ្នាបាទថ្ងៃនេះគឺឥឡូវយើងមកមើលបាទយើងដាក់ឃុំរាជការក្រសួងឥឡូវថ្ងៃនេះគឺហើយយើងឃើញ មានឡើងទឹកច្រើន ជាងសាច់ហើយមករយៈពេលមុន ដូចជា3 4ថ្ងៃមុនគឺឃើញមានសាច់ច្រើនណាបាទជាបាន4 5គីឡូដែរគ្រាន់ចែកញោមទៀតណាអូខេឥឡូវយើងមកមើលពូជទាំងអស់គ្នាបាទសួស្តីបងប្អូនទាំងអស់គ្នាឥឡូវឥឡូវឃុំយើងឡើងខ្លាំងហើយហើយវាមានទឹក វាមានទឹក នៅក្នុង បកែងអស់ហើយអញ្ចឹងទឹកសំបីតែវាមាន ទឹកនៅក្នុងបកែងចេះមែនអាហ្នឹងក៏យើងនៅតែលក់ពូជហ្នឹងណាបងប្អូនណាអញ្ចឹងបងប្អូនអាចយកទៅប្រមូលផលបានទឹកនេះជាផ្កាព្រៃចម្រុះហើយបងប្អូនយើងដាក់នៅក្នុងចកាកស៊ូហើយមានដំណាំហូបផ្លែបងប្អូនប្រជាកសិករយើងនៅជុំវិញនឹងទាំងអស់យើងមើលទៅខាងគៀនគៀននោះមួយមើលទៅគៀនគៀននោះវាមានទៅខាងមុខនោះវាមាន កាស្វាយចន្ទីច្រើននៅតំបន់ហើយយកទៅខាងនោះវាមានផ្កាស្មៅវាមានស្រែនោះវាចូលរាប់រយហិកតាណាបងប្អូនណាអញ្ចឹងទឹកនេះវា ទឹកខ្មុំប្រភេទទឹកខ្មុំនេះ គឺយើងយកទៅជាប្រភេទទឹកខ្មុំក្រាមទេណាបងប្អូនចឹងបញ្ជាក់ជូនបងប្អូនតិចហើយតម្រូវការពូជបងប្អូនត្រូវការពូជយកទៅដាក់ក្នុងយកាកស៊ូបន្តក៏បានឬក៏បងប្អូនយកទៅ ថែវាសម្រាប់ ជាពូជបង្កើនទិន្នផលពូជក៏បានដែរបងប្អូនណាហើយឃុំរបស់យើងធានាថាឃុំល្អឃុំថ្មីស្ដាច់ថ្មីថ្មីជូនណាបងប្អូនគោប្រភេទឃុំទាំងអស់នេះវាយើងបានដូរស្ដាច់វាវិញហើយបងប្អូនដូរស្ដាច់នៅក្នុងការហ្នឹងខ្លះហើយយើងចាក់បដូរវាខ្លះចឹងបងប្អូនជាវទៅមិនខំឡងទេក្នុងបន្ទូវាមាន9ប្រកងលក់ជូនដល់9ប្រកងហ្មងសម្រាប់បងប្អូនយើងនៅក្នុងក្រុមនៅក្នុងក្រុម Telegram នៅតម្លៃពិសេសជូនវាធម្មតាយើងលក់តែ8ប្រកងទេ ប៉ុន្តែឥឡូវនេះយើងមាន4 9បកងយើងលក់ជូនទាំង9បកង ហើយវាមាន ទឹកមានអីអញ្ចឹងទាំងអស់នេះបងប្អូននេះហើយនៅក្នុងម៉ូតូយើងលក់តែតម្លៃ100ដុល្លារទេខែនេះបងប្អូនណាហេតុអីបានលក់ធូរថ្លៃដោយសារយើងចេញពីចកាកោរួចមួយវគ្គហើយអញ្ចឹងយើងយកមកថែមប៉ុននៅក្នុងចកាកស៊ូនេះយើងលក់ជូនបងប្អូនដែលចាប់ផ្ដើមរៀនចំគឺតម្លៃធូរថ្លៃទេបងប្អូន100ដុល្លារប៉ុន្តែធានាខ្ញុំល្អមានទឹកមានកូនមានអីមកកាផ្លេអញ្ចឹងបងប្អូនណា មុនឡើងអស់ហើយអានេះដាក់សពើអត់តាន់បងប្អូនបន្ទូណាដាក់សពើអត់តាន់ក៏យើងដាក់សពើវាមិនមែនថាឡើងល្អទាំងអស់ហ្នឹងនេះគឺវាខ្សោយដែរដោយសារនេះខ្ញុំដកប្រកើងចេញអស់ខ្ញុំដាក់ស្ដាច់ថ្មីចូលអញ្ចឹងទូនេះគឺថ្មីណាណាឡើងក៏ឡើងខ្លាំងដែរបងប្អូនអាយយទឹកអើយអូយខខខច្រើនណាស់ តិចហើយខអ្នកតិចមកចំឲ្យពាក់ត្រោមដៃបើបើកអត់ដាក់អត់ប្រើនេះអីនេះបងប្អូនឡើងល្អណាស់បងប្អូនចឹងអាចចាក់តងបានចំនួនមានមិនច្រើនទេបងប្អូនយើងខ្មុំយើង300ទូនេះវាមិនមែនល្អទាំងអស់ទេយើងអាចរើសបាន70 80ទូណាបងប្អូនណាចឹងបងប្អូនកំងលើសពី70 80ទូហ្នឹងក៏គ្មានខ្មុំលក់ជូនបងប្អូនដែរបងប្អូនចឹងជម្រាបជូនបងប្អូនឲ្យហើយ ព្រោះខ្មុំ10ទូយើងលក់អស់ច្រើនហើយបាន5ទូបងប្អូនយើងរើសមើលយើងមើលស្ដាច់យើងមើលយើងមើលថាខ្មុំនឹងល្អមិនល្អមិនមែនចេះដាក់ជូនឲ្យតែខ្មុំដាក់ជូនលក់ដូចខ្មុំឡៃឡុងទេអត់ទេគឺយើង ដាក់ជូនប្រភេទខ្មុំល្អល្អជូនណាបងប្អូននេះបងប្អូនបាត់ចិត្តអស់មកខាងការ៉ូបខាងការ៉ូបចាប់ដើមដាក់ទឹកហើយចាំវាជិតបាត់ហើយ ដាក់ប្រមដាក់ទឹកទាំងអស់បងប្អូនអូខេបាទសម្រាប់បងប្អូនដែលចាប់អារម្មណ៍ចង់រៀនចិញ្ចឹមឃ្មុំ ឬក៏យកឃ្មុំទៅដាក់នៅតាមចំការ ដើម្បីវាបង្កាត់កេសរញីឈ្មោលហើយឲ្យផ្កាកាន់ផ្លែនោះ បាទបងប្អូនអាចចូលរួម តាមរយៈ link Telegram ខាងក្រោមវីដេអូដើម្បីទទួលនៅបច្ចេកទេស free ហើយសម្រាប់ពួកយើងលក់ណា បាទអញ្ចឹងគឺមួយធុង100ទេ បាទយកទៅរៀនបានបាទនៅក្នុងខែហ្នឹងណាបាទអញ្ចឹងសម្រាប់បងប្អូនដែលចាប់អារម្មណ៍រឿងចិញ្ចឹមឃ្មុំឬក៏ចង់ប្រើឃ្មុំដើម្បីជួយ ដំណាំបងប្អូនកុំភ្លេចតាក់ទងមកបាទតាក់តងមក page ក៏បានមកតាមរយៈ Telegram group អូខេបាទមានចម្ងល់មានសំណួរតាក់តងមកបានណាបាទអញ្ចឹងគឺ free ទេបាទសម្រាប់ការរៀនបច្ចេកទេសហើយពូជ បានបងប្អូនត្រូវទិញបាទអញ្ចឹងឲ្យរស់រាន់តិចបាទដោយសារតែចំនួនហ្នឹងគឺនៅមានច្រើនឥឡូវបាទ5គីឡូទីទៀតទៅអស់អត់ដឹងទេណាបាទអូខេបាទប៉ុណ្្នឹងហើយបាទជួបគ្នានៅវីដេអូក្រោយៗទៀត